3ផងដែរជាមួយនឹងការប្រកួត Arena Contact រវាងក្រុមកម្ពុជាប៉ាជាមួយនឹង Indonesia ហ្គេមទី3ដែលជាហ្គេមអឺបិទតែម្ដងហ្គេមបិទហើយយើងយើងមិននិយាយហ្គេមផ្ដាច់ប្រត់ទេយើងនិយាយហ្គេមបិទចឹងហ្មងហៀងដោយសារខ្ញុំជឿជាក់ថា ក្រុមកម្ពុជាយើងនឹងបិទលទ្ធផល3ទៅ0តែម្ដងជាមួយក្រុមកម្ពុជារបស់យើងផងដែរអាយ៉ាកូនចាំ Pro Mario C 1666 Star ផងដែរពី Pro Mario C ម៉ានជូនពោសំណាលអស់ពីរកស៊ីទៅទីមីម៉ានផងដែរប្រាដឺអត់ហៅមួយកោះជប់ទៅដែរសេតហ្មងហេ Pro Mario C យាយចាំ មកឲ្យគេបាទចាំទៅចាំទៅពីនេះបាទចាំទៅពីនេះចាំទៅកោះជប់នៅវត្តភ្នំពីនេះអរគុណចាំទេបាទសម្រាប់1666ស្តារហ្នឹងពីប្រូម៉ារីអូ MC បាទអូខេអញ្ចឹងគឺយើងក៏លេខទៅមើលជាមួយនឹងសមត្ថភាពកីឡាកររបស់ក្រុមកម្ពុជារបស់យើងមានដូចជា Snack បញ្ញា ទិតសូជាមានដូចជា BMO ហើយនឹងជីងកាងផងដែរគណៈពេលយើងក៏លេងទៅមកជាមួយនឹងការ ban របស់ក្រុមកម្មជាមួយយើងមានការ ban ចោលជាមួយនឹង Selena ដូចជា Digio តែម្ដងដូចជាជាមួយនឹងក្រុម Andorizzi អូមានសញ្ញា Chris Sport Verify ទៀតណាមិនធម្មតាយើងមាន Sport Verify ទៀតអញ្ចឹងគឺសារ top sport ឯងមិនគាត់ផងដែរគណៈពេលឥឡូវគាត់ទៅការភីយកតែម្ដងជាមួយនឹងប៉ាគីតូភ្លាមភ្លាមផងដែរបាទពីសំណាក់អឺ ban ban ចោលពីសំណាក់ក្រុម Indonesia ជាមួយនឹងប៉ាគីតូផងដែរគណៈពេលឥឡូវគាត់ទៅការ ban ចោលជាមួយនឹង Martina មួយទៀតតែម្ដងដោយសារតែមិញគឺនៅពេលដែល Martina យកមកគឺគោ ខ្លាំងមែនទែនជាងក្រុមកម្ពុជាក្រុមឥណ្ឌូនេស៊ីគឺខ្លាញ់ម៉ាទីណារបស់ក្រុមកម្ពុជារបស់យើងគាត់កាបែនចោលយូរតែម្ដងជាមួយគាត់ផងដែរអូខេគណៈពេលយើងក៏លេចទៅមើលជាមួយនឹងក្រុមកម្ពុជារបស់យើង first pick ជាមួយនឹង snake អាយ៉ា snake ដូចជាសូមកតែម្ដងជាមួយនឹង minotaur snake អូខេយ៉ាដូចជាយ៉ាងម៉េចម៉ាចេះ Snake អូមានការ pick យកតែម្ដងជាមួយនឹង Benedetta ព្រាមព្រាមផងដែរជាមួយនឹង Beast ជាមួយនឹង Tis Socha តែម្ដងបាទលើក Tis Socha មុនគាត់លេង Benedetta មុនតែម្ដងអរគុណចាន់ Bro Philip បាទអរគុណចាន់មែនទែន Bro ពុនពុនពុន Live Philip បាទអរគុណចាន់សម្រាប់ការ donate ចំនួន1ដុល្លារ94សេនផងដែរបាទអរគុណចាន់មែនទែនបាទថ្ងៃនេះវ៉ាវគណៈពេលយើងក៏លើកមកជាមួយនឹងក្រុម Indonesia មានការ pick យកតែម្ដងជាមួយនឹង Hero Chu មកបាទសម្រាប់បាទហើយជាមួយនឹងក្រុម Indonesia ផងដែរអូ ភីជួយអាចកាត់អកុសលមកទៀតដែរទេជាមួយគាត់យើងចាំមើលទាំងអស់គ្នាគណៈពេលឥឡូវគាត់កំពុងតែការភីកយកតែដល់ជាមួយនឹងគូសុនព្រាមព្រាមមកដែរពីសំណាក់ក្រុមឥណ្ឌូនេស៊ីអាយ៉ាមានការយកមកតែម្ដងសិតតែហេរ៉ូដើម្បីដើម្បីខ្លាំងខ្លាំងឯងជាមួយគាត់ផងដែរនេះនេះមែនអូខេជាមួយនឹងប្រូបញ្ញាតើគាត់នឹងអាចកាត់ដកជាមួយនឹង Freddy របស់គាត់ដើម្បីធ្វើការបោះដើម្បីបញ្ចេញទ្វេដៃឲ្យខាងក្រុមឥណ្ឌូនេស៊ីខ្លាំងយ៉ាងណាឬមួយក៏យ៉ាងណាយើងចាំមើលជាមួយគាត់ផងដែរណាពេល Snake Soul ជាមួយនឹង Esmeralda តើគាត់ឆ្ងាយយកជាមួយ Hero មែនណាលើកជាមួយនឹង Johnson ជីងកាងមួយបានសម្រេចបានថាជាមួយនឹងក្រុមកម្ពុជារបស់យើងផងដែរគណៈពេល Snake គាត់ត្រូវការភីយកតែម្ដងជាមួយនឹង Lunoch តែម្ដងជាមួយនឹង Snake អូខេ game នេះគាត់ត្រូវការយក Lunoch មកដល់ offline អញ្ចឹងគឺគាត់អាចធ្វើការងាយស្រួលការឈ្នះ lane ច្រើនមែនទែនជាមួយនឹងគាត់ផងដែរបាទអូខេគណៈពេលយើងឥឡូវជាមួយជាមួយក្រុមឥណ្ឌូនេស៊ីជាមួយនឹង2ភីកទៀតគាត់ត្រូវការភីកយកតែម្ដងអូ ជាមួយនឹង Kofra តែម្ដងជាមួយនឹងក្រុម Indonesia ផងដែរអាយ៉ាយមកយក Kofra មកតំណងលើការប្លុកណាគេទៅជាមួយគាត់គណៈពេលយើងលើទៅជាមួយនឹងក្រុម Indonesia មួយទៀតគាត់តកែយកជាមួយនឹង Cloud មកតំណងលើការ2 burger ហើយ Cloud 2 burger នេះផងដែរអូខេជាមួយនឹងក្រុមកម្មជាមួយយើងជាមួយនឹងប្រូបញ្ញាសូមកជាមួយនឹង Yinsin ក៏ដូចជា Bimo មានការសូមកតំណងជាមួយនឹង Phasa អ៊ីចាក់នឹងគ្រុកតែម្ដងដែលស្រាច់ហ្គេមដាក់ឈ្មោះឲ្យអញ្ចឹងតើគាត់ធ្វើការយកជាមួយណាគណៈពេលប្រូបញ្ញាគាត់តការភិកយកតែម្ដងជាមួយនឹង Yinsin តែម្ដងមកជាមួយនឹងគាត់ផងដែរ Bimo ក៏គាត់តការភិកយកបន្តទៀត ជាមួយនឹងអ៊ីចាក់នំក្រក់តែម្ដងជាមួយនឹងផាសាហ្នឹងដែរបាទជាមួយនឹង last pick របស់ក្រុមឥណ្ឌូនេស៊ីតើគាត់នឹងការ pick យកជាមួយនឹង hero អ្វីទៅឈ្មោះរបស់គាត់គឺអ៊ុយដែននេះឈ្មោះដូចចម្បាំងបាទអ៊ុយដែនឈ្មោះអ៊ុយដែនរបស់ឈ្មោះគាត់ផងដែរអីយ៉ាចាំមើលតើតើនឹងទៅជាណាបាទអ៊ុយដែនគាត់ last pick ផងគាត់នឹងការ pick យក hero ណាដើម្បីទៅកម្មបិទក្រុមកម្ពុជារបស់យើងអរគុណឆាន់ហាមស្តាពីប្រវត្តិណាបាទ King Snake មកអេអូខេអរគុណចាំទេប្រវត្តិណាស្តាហាមស្តាបណ្ដៃពីប្រវត្តិណាបាទអូជាមួយនឹងអ៊ុយដែនគាត់ទៅការ pick យកតែម្ដងជាមួយនឹងឆាងអឺតែ ដល់នៅកម្មបវៃជាមួយនឹង gaming ផងដែរអរគុណចាំប្រភេទរុនបានសម្រាប់មួយសេវណាពីប្រភេទរុនបាទអរគុណចាំប្រទេសបាទអូខេអញ្ចឹងនេះការបានជួយសមត្ថភាពកីឡាកររបស់យើងអញ្ចឹងការប្រកួត game ទី3ដែលជា game បិទដែលជា game បិទចាប់ផ្ដើមហើយបាទជាមួយនឹង game ទី3ផងដែរជាមួយនឹងការរងចាំបន្តិចសិនទៀតនឹងធ្វើការចូលទៅកាន់ ការទស្សនាហ្គេមទី3ទាំងអស់គ្នាអូខេអញ្ចឹងនេះយើងដើម្បីធ្វើការលើកទឹកចិត្តក្រុមកម្មវិធីរបស់យើងអ្នកនេះកុំបិទការ share ឬ app វីដេអូបានច្រើនមកនៅមាន request share មួយសិនគ្រាបិទការ share ឬ app វីដេអូបានច្រើនដើម្បីលើកទឹកចិត្តក្រុមកម្មវិធីរបស់យើងទាំងអស់គ្នាផងដែរអូខេការប្រកួតរបស់យើងចាប់ដើមហើយអូទស្សនាដកមកតែម្ដងជាមួយនឹង top Benedetta នៅជប៉ុនតែម្ដងបាទជាមួយនឹងគាត់ផងដែរ top 5 Benedetta នៅជប៉ុនខណៈពេល top Indonesia ខ្លោតលេខ5តែម្ដងពីសំណាក់ Silin ផងដែរបាទវ៉ាវអូខេអញ្ចឹងគឺខ្ញុំសូមតកាបិទ webcam សិន បន webcam សោះនៅទីយើងក៏តាមមើលបានពេញពេញតែម្ដងបានជួយយើងផងដែរអូខេអញ្ចឹងការប្រកួតហ្គេមទី3ដែលជាហ្គេមបិទចាប់ផ្ដើមហើយគ្នាយើងត្រៀមស្រេចហូរទាំងអស់គ្នាផងដែរបាទអាយ៉ាជាមួយនឹងក្រុមកម្ពុជារបស់យើងជាងការគាត់ការលេងជាមួយនឹង Johnson គឺណាពេលប៊ីម៉ូលេងជាមួយនឹងអ៊ីចាំគ្រួបញ្ញាលេងជាមួយនឹងយឺនស៊ីនខាឡឺលេងជាមួយស្នេកគាត់កាលេងជាមួយលូណុយសិស្សសាលេងជាមួយនឹងបេណេតាប៉ះនេះជាមួយស៊ីលៀនដែលគាត់ជាលះថា top មិនប៉ុណ្ណេះគណៈពីមានការវាយយោទៅដល់អូយើងមិនទឹកសិស្សសាចូលដល់វាយយោជាមួយឈូប្រាប្រាទៅដល់ជាមួយទឹកសិស្សសាដាក់ជាមួយ sticker មួយវាយវិញដូចគ្នាអស់ជាមេរ៉ារីខ្លួនធ្វើការអត់ហើយប៉ុន្តែសិស្សសាដូចមានការកាងតែដល់ជាមួយទឹកសិស្សសាផងដែរចាក់យោចាក់យោទៅដល់ជាមួយគាត់អាយ៉ាដាក់ជាមួយ sticker record ឌឺពេញនឹងតែដល់ជាមួយគាត់ផងដែរ enemy missing ចាក់ជាពេញពេញអរគុណចាំពិសេសពីប្រុសសុភីអរគុណសម្រាប់ star ពីប្រុសសុធា មកបំណោធំមិនស្មាតលេខណាទៀតថ្ងៃ10បើដល់ថ្ងៃ10ថ្ងៃ11បើដល់អរគុណចាំប្រូគីមហងមួយសេនប៉ុណ្ណេះអូយូមែនអីទុតសូឆាចាក់ជាមួយ MU skill មកជួយការបាយយូតទៀតមួយណាក្រៅពីការដកថយទៅណោះមកជាមួយគាត់ប៉ុណ្ណេះទុតសូឆាគាត់លេង spell execute ប៉ុន្តែដូចជាមានការមិនសូវចង់ចូលវាយជាមួយជាមួយនឹងឈូហ្មងនេះជាមួយទុតសូឆាប៉ុណ្ណេះក្រៅពីឥឡូវគាត់ជាការចាក់ម្ដងហើយម្ដងទៀតទៅណោះជាមួយគាត់អូនេះវាយយកទៅណោះជាមួយគាត់អូស្មើវាយដល់នេះជាមួយគាត់ប៉ុណ្ណេះអូខេគាត់មាន spell execute តែជាមួយគាត់ execute មួយវាយមក skill ដៃបាត់ហើយជាមួយ full blood តែម្ដងជាមួយនឹងទុតសូឆាប៉ុណ្ណេះល្អមែនទេអរគុណចាំពីសេនពីប្រូសូភីបាទក្រុមកម្មជារបស់យើងនាំមុខជាមួយនឹង នឹងលទ្ធផល1ទៅ0ទេដល់គណៈពេលលើកទី1ជាមួយផ្លឹមខាងក្រោមនេះមានការជួបរបស់ចាប់តាន់មួយចំជាមួយអ៊ុយដែនភ្លីក៏រត់តែម្ដងជាមួយអ៊ុយដែនជាការដេញតាមតែម្ដងពីថ្នាក់ BMO គណៈពេលមានការអន្តរាគមន៍មកតែម្ដងពីថ្នាក់ Cofra ដើម្បីការជួយជាមួយគាត់ផងដែរកន្លែងនេះមានការអន្តរាគមន៍ជាមួយការនេះវាយជាមួយនឹង Snake តែម្ដងតែ Snake គាត់តែការជាជាមួយ skill អស់ជាងកងកងឈឺខ្លាំងមែនទែនអូខេ តែពេលឥឡូវស្ថានការណ៍ស្ងប់ស្ងាត់ប៉ុន្តែខាងលើដូចជាមានការមក2 3 4 hero តែម្ដងអូ Snake កន្លែងនេះអានេះគ្រោះថ្នាក់បណ្ដាយ Twin Snake គាត់អត់ទាន់មានល្បែង4ទេ Twin Snake អាចមានបញ្ហាជាមួយណាប៉ុន្តែយើងលេងជាមួយ Snake អាចធ្វើការដឹងម៉ែតែម្ដងដោយសារតែមានការមកវាយយកជាមួយនឹងសัตว์របស់ក្រុមកម្ពុជារបស់យើងជា Snake អាចធ្វើការឆែកមើលម៉ែបានដោយការលើសម្លេងផងដែរប៉ុន្តែខាងក្រោមនេះក៏មានការដេញវាយជាមួយនឹងឈូឈូ Flicker រត់តែម្ដងជាមួយឈូផងដែរដូចជាមានបញ្ហាយើងលេងជាមួយនឹងផ្លូវ Total មានការវាយយកតែម្ដងពីសំណាក់ Pro បញ្ញាទៅលើ Total ផងដែរអាយ៉ាជាម៉ែវាយយកវាយយកតែម្ដងពី Pro បញ្ញាតែនេះមានការអន្តរាគមន៍លូនបោះតែម្ដងខណៈពេលដាក់អធិបតេយ្យមួយ Pro បញ្ញាជាការជួបដំណោះចាប់តាន់មួយវាយយកតែម្ដង ដល់អាឌីវិនមួយជាឱកាសសោះជាតិតិចទៀតដល់ជាមួយនឹងខាងគេជាមួយនឹង Claw ស្លាប់វិញការដល់ថយទៀតដល់ចាប់ស្គីមួយជាប់ស្តានអាឌីវិនមួយប៉ាំងជាឱកាសបន្តយកបន្តទៅប៉ុន្តែមានការបាញ់មកគ្របយកបានជួយមកខៀលពីប្រវញ្ញាទៅលើខុសប្រាំបានដរាច់បាត់ហើយបាទក្រៅពីយើងលើទៅជាមួយនឹងទឹកសូចាគាត់ទៅការចូលមកដល់ចាក់វាយ Claw តែម្ដងមកហើយ Claw រត់រួចពីកណ្ដាប់ដៃរបស់គាត់បានទេលេឈូមានការអន្តរាគមន៍ចូលដល់ដើម្បីការចង់វាយជាមួយប្រវញ្ញាតែចិត្តសូចាគាត់ទៅការអន្តរាគមន៍មកក្រៅពីយើងលើជាមួយជាមួយ Bimo ក៏មានការហោះមកដូចគ្នាប៉ុណ្ណេះតប Bimo មួយជើងក្រៅពីការដាក់ម្ដាយ Green Tree យកបានមកខៀលជាមកស្គីមួយយកបានជាមួយមកខៀលដើម្បីតែការសងសឹកវិញពីសំណាក់អ៊ុយដែនភ្លាមពីប៉ុណ្ណេះដាក់ជាមួយនឹង Bimo ប៉ុន្តែយើងលើជាមួយជាមួយ យើងសូឆាមជាការចាក់យូរតែម្ដងគណៈពី total ទី1បានទៅលើក្រុមកម្ពុជារបស់យើងបានសម្រេចបន្ថយជាមួយ total ទី1ផងដែរដាក់ thank you ពេញហ្នឹងដាក់ពីគាត់នឹងទៅជាណាជីឡានជីឆានជីឆ្នាំងទៅហើយជាមួយគាត់ផងដែរបានអរគុណចាំប្រូស៊ីនីតាបានអរគុណចាំ25សេផងដែរពីស៊ីនីតាអូយមែនអីបញ្ញាគ្រូថ្នាក់ផងដែរគាត់មានសម័យដែរទេគណៈពីគាត់មិនបានយកជាមួយ blue bird បានទេដោយសារតែមានការរះអាសវេតពីថ្នាក់អ៊ុយដែតយកបានជាមួយ blue bird របស់ប្រូបញ្ញាបាត់ទៅហើយវ៉ាវតែកន្លែងមិញក៏មានការយកបានមកធៀលភ្លាមភ្លាមផងដែរបាទទៅលើ Guson តែម្ដងមកពីសំណាក់ ជីងកាងបងដែរអាយ៉ាប្របញ្ញាហាក់បីដូចជាមាន ការបាត់បង់ជាមួយ Blue Bird មួយអញ្ចឹងគាត់រៀនសេតបន្តិចប៉ុន្តែឥឡូវគាត់ទៅកម្មយោជាមួយនឹង Red Bird ធម្មតាវិញជាមួយនឹងគាត់ enemy missing ពីនឹងទេបង snake ហាក់បីដូចជាមានការកាង map តែម្ដងជាមួយ snake ប៉ុន្តែ uiden មានការអន្តរកម្មមកជាមួយ skill មួយដើម្បីការ clear តែម្ដងខាងក្រោមនេះជាមួយ Benedetta ជាមួយនឹង Tetsuya ចាក់ជាមួយ skill មួយចាប់តាន់ជាមួយការបាយយោតែម្ដងអូយមែននេះ តបជើងចូលក្នុងប៉មទៅសុជាញគ្រោះថ្នាក់ខាងពីខោជាងតិចដាក់ម្ដាយ shutdown បានសម្រេចបាត់ហើយដាច់ជាមួយនឹងទឹកសុជាតែម្ដងកន្លែងផងដែរប៉ុន្តែយើងលេងមើលបញ្ញាមានការអន្តរាគមន៍តែម្ដងជាមួយបញ្ញាអាចធ្វើការលុបចូលទៅដល់មេតការវាយទេខាងពីយើងលេងអ៊ុយម៉ូមានការអន្តរាគមន៍តែម្ដងជាមួយប៊ូប៊ូប៉ុន្តែមិនអាចការវាយយកជាមួយនឹងឈូបានទេប៉ុន្តែយើងលេងមើលជាមួយក្រុមដូនេស៊ីមានការមកពីហេរ៉ូកូហ្វ្រាជាមានការចង់ហក់តែម្ដងជាមួយកូហ្វ្រាហក់មកមួយពុកអាយ៉ាគ្រោះថ្នាក់ទៀតអាចមានប៉ុន្តែមានការភ្លីកឺរត់តែម្ដងពីពីម៉ូបានល្អមែនទេតែញ៉ានគ្រោះថ្នាក់3ជាមួយណាខាងពីមានការឌីវ៉ៃចាប់ស្តាន់មួយជាការពួកយោពួកយោតែម្ដងប្រពញ្ញាដាក់មកគ្របដាក់ម្ដាយទៀតយកបានជាមួយមកខៀលទៅលើកូហ្វ្រា ការរបស់ណែល្អមែនទេការលើដូចគឺមានការព្យាយាមការអន្តរកម្មដើម្បីការ combo គ្នាបាទយើងជំធ្លាប់បានស្រាយបន្ថែមខាងលើជាជាមួយ skill ultimate មួយប៉ុន្តែមានការ share ultimate ដើម្បីការគិតខ្លួនរួចរួចបានស្រាយបន្ថែមប៉ុន្តែមានការយកបានជាមួយមុខវិញភ្លាមភ្លាមបានដែរក្រៅពី snake ក៏គាត់ធ្វើការសងសឹកឲ្យជីងកាងវិញភ្លាមភ្លាមបានដែរបានកន្លែងវិញបានដែរវាយទៅវាយមកតែនៅផ្លូវ top lane បញ្ញាសោះជាបន្តិចអាចនឹងគ្រោះថ្នាក់ជាមួយនឹងគាត់ធ្វើការថយឆាំងអឺជាការដល់ដល់ដើម្បីការ clear lane តែម្ដងដែលជាមួយនឹង sticker មួយពេញនឹងតែម្ដងជាមួយក្រុមការជារបស់យើងលទ្ធផល4នាទី8ទល់នឹង4 អូខេខាងលើដូចជាមានការបុកប៉មតែម្ដងពីស្នាក់ Pro Snake ផងដែរខណៈពេលយើងលើកជាមួយជាមួយនឹង Uiden មកដល់រះអាតមានដើម្បីទៅការកាំងម៉ែតែម្ដងក៏បី Snake គាត់ថាបុកប៉មសុទ្ធគ្រូពេកតែ Snake ហាក់បីមានការជះជាមួយត្បូងធ្វើទៅក្រោយរបស់គាត់ដើម្បីការឡើងឈាមតែម្ដងដូចជាមានការបាយគ្នាខាងលើប៉ុន្តែខាងក្រោមនេះដូចជាមានការស្ទូទៅដល់បាយយូតែម្ដងជាមួយទៀតសូឆាមជាមការបាយយូតែម្ដងជាមួយឈូដាក់ជាមួយ speaker 551ដកថយតែម្ដងជាមួយនឹងគាត់ខណៈពេលយើងលើកទៅមើល total បញ្ញាជាមការបាយយូតែម្ដងខណៈពេលយើងលើកមើល Cobra មានការអន្តរកម្មបញ្ញាគាត់ការស្ទូដល់ស្មៃយូជាមួយ total បានបានត្រេកបានហើយជាមួយនឹងបញ្ញាបានឡប់ទេប៉ុន្តែថ្ងៃនេះស្នាក់នេះគ្រូថា speaker រត់តែម្ដងជាមួយ គាត់ share domain មួយពី Snake ជាងការបាយ UK free មួយវិញបានសម្ដែងបាត់ហើយពី Snake ល្អមែនទេមកជាមួយនឹងការកិច្ច skill របស់គាត់ពីស្នាគុសនមិញផងដែរដែលជាមួយនឹង Ultimate មួយជាងការ flicker រត់តាមដល់ពី Oiden ក្រៅពីមានការអន្តរាគមមកតាមដល់ជាមួយនឹង Cobra ជាងការបាយយកមួយប្របញ្ញាប្របញ្ញាកន្លែងនេះអាចមានការបាយប៉មមុនមួយកាវាយណាមុនយើងចាំមើលសិនជាមួយគាត់ផងដែរក្រៅពីឥឡូវគាត់ត្រូវការចិត្តច្រាមទេកន្លែងនេះមានការបាញ់មក skill មួយប្របញ្ញាមានបញ្ហាផ្ទះមក Ultimate ចុះ stand ក្រៅពីការចាប់ stand វិញវាយប្រាទៅដល់ដាក់ skill យកបាន carry speed ទៅលើ Cobra ពីប្របញ្ញាល្អមែនទេក្រៅពី flow bottom lane នឹងក៏មានការវាយពី hero ភ្លាមៗមកដែរជាមួយនឹងឈូក៏ដូចជាជាមួយនឹង cloud ពីស្នាក់ទឹកសូឆ ចាតែម្ដង6វាយ2ចំណុចនៅខាងក្រោមប៉ុណ្ណាល្អមែនទែនប្រាប់ពីប្រុសបញ្ញាក្រោយនេះជាជាមួយ Dagger ជួយទៅដល់វាយគាត់សាជាមួយ Dagger បន្តទៀតតែមានការចាប់ stand combo គ្នា support គ្នាមកល្អមែនទែនជាមួយមិញយកបានជាមួយមកខៀវព្រាមនេះបានទៅលើឈូពីថ្នាក់ Bimo បានវ៉ាវល្អមែនទែនដល់ផ្លូវ Milan នោះក៏មានការយកបានជាមួយ Mega Kill ទៅលើ Chang'e ព្រាមព្រាមបានពីថ្នាក់ក្រុមកម្មជាមួយយើងអាយ៉ា5នាទីលទ្ធផល14ទល់14តែម្ដងហ្គេមទី3នេះមានការវាយយកវាយយកតែដល់ជាមួយហ្គេមទី3នឹងបាច់ខ្វាច់ខ្វល់អ្វីទេដាក់មានមួយចុះ stand ទៅលើ Crop ជាការបលីស្គីទី2ដើម្បីការរត់តែដល់ជាមួយ Crop បានល្អមែនទែនជាមួយ Crop ផងដែរអូខេខាងក្រោមនេះក៏មានការប៉ះគ្នាជាមួយដៃគូ គឺចាស់ទៅសូចាបាទនេះតែម្ដងជួយនឹងឈូដដែលក្រៅពីមានការ record ដូចគ្នាចូលឡើងឡើងអា sticker អា style go ពេញនឹងក្រៅពី BMO មានការអន្តរាគមមកជា skill ទី1ខបាទហើយជួយ BMO បញ្ចូលលំសដៃមិនទេតែមានការអន្តរាគមមកតែម្ដងជួយនឹងកូនចៅក្រៅពីមានការជួយទៅដល់បាយយោតែម្ដងព្រេនេះអញគ្រូថារួយណាទៅច្បាស់នេះជួយ BMO សោះជាមិនដាច់ចាប់តាមមួយជួយការដល់ថយដល់ជួយគាត់ផងដែរជាការបាយយោតែម្ដងក្រៅពីមានការ flicker រត់ឡើងសម្រាប់ទៅថយពីណា BMO ល្អមែនទេជួយនឹងគាត់ក្រៅនេះទៅសូចាជាការដេញបាយតទៀតម្ដងក្រៅពីមានការដាក់ជួយនឹង execute មួយយកបាន killing spree តែម្ដងប៉ុន្តែមានការអន្តរាគមមកតែម្ដងជួយនឹងឆាងអឺក្រៅពីដាក់ជួយ3គ្រាប់ទៅ2គ្រាប់អស់ជាពាក់កណ្ដាល ការធ្វើការអត់ថយទៅដល់ជួយគាត់ផងដែរជួយឆាអឺអីយ៉ាយ៉ាងម៉េចលេងបញ្ញានៅទៅជាមការនេះវាជួយខលបន្តទៀតទៅដល់ជួយបញ្ញាអាយមីមីទីងវាយម្ដាយក៏ជាមតិចដាក់ម្ដាយចុងក្រោយយូបានមេកាគៀលពីថ្នាក់ទឹកសាទៅដល់ខ្លោតផងដែរក្រោយមានការជួយដល់ដើម្បីការនេះវាយតែដល់ជួយខល5តទៀតថាមានការចាប់ស្តានមួយសល់ជាមតិចតែដល់ជួយខល5ជាងការអត់ថយទៅដល់ជួយគាត់គប់ជួយមកជកូនឡានតែមិនត្រូវធ្វើការអត់ថយរួចបានស្រ័យពីថ្នាក់ក្រុមដូនស៊ីខណៈពេលដែលយើងលេងមើលជួយពុកបញ្ញាមានការវាយយល់ចំណងជាមួយនឹង Total តែ Total នេះជាមួយនឹងប្រូទុនសុចាគាត់ត្រូវការសមមកជាមួយ Total ផងដែរយើងលេងជាមួយជាមួយនឹងការវាយយល់តែម្ដងមកជាមួយនឹង Total ទី3 អូខេអញ្ចឹងគឺឃើញថាក្រុមកម្ពុជាយើងចាប់ដាក់ដាក់សម្ពាធទៅលើក្រុមឥណ្ឌូនេស៊ីខ្លាំងមែនទែនអាល់បេន1ក្លេកទៅមើលជាងកាងជីឡានតែម្នាក់ឯងចូលទៅដល់បុកយកកុសលកុសលជាការ bling sticker របស់គាត់ដើម្បីការដកថយចំណងក្រៅពីមានការវាយយកភ្លាមភ្លាមផងដែរបានជាមួយនឹង BMO យកបានកុសលមកទៀតក្លេក Snake អានេះគ្រោះថ្នាក់សោះជាបន្តិចម្ដាយចុងក្រោយលូតមក shut down ដាច់ជាមួយ Snake បាត់ហើយណាមានការដកថយរេអាល់បេន1ចំជាងកាងពេញពេញអាល់បេនខ្លមមួយវិញភ្លាមភ្លាមបងដែរដើម្បីការវាយជាងកាងជាការឡើងជាសមបន្តិចទួចចាប់តានមួយទៅការដកថយម្ដាយចុងក្រោយដាច់បាត់ហើយជាមួយជាងកាងជាការដកថយរត់តែម្ដងពីស្នាក់ BMO ប៉ុន្តែមានការអន្តរាគមន៍មកពីរបស់វិញដែរជាការនេះបាយតទៀតដំណ ជាមួយប្រញ្ញាផងដែរអាយ៉ាយម៉ែគេមានការលូតចូលដល់ដើម្បីការបាយយូរូមីណាខណៈពេលយើងមកជួយឈូឬជាខូហ្វណាជាការលូតមកប្រញ្ញាក៏ដឹងមុនក៏ទៅកាប់ skill រត់រួចតែម្ដងជួយការឈូ immune skill របស់គាត់អាល់ទៅមានមួយពីថ្នាក់ B មកប៉ុន្តែមិនអាចធ្វើអ្វីបានជួយខូហ្វណាទេតែលេងមើលប្រញ្ញាជាការជួយដល់បាយយូទៅដល់គាត់បញ្ចូលចូលបំបំប្រញ្ញានេះគ្រោះថ្នាក់បណ្ដាយចុងក្រោយ shutdown ដែរជួយប្រញ្ញាបានត្រៃបាត់ហើយអាយ៉ាយម៉ែនេះជាមួយទឹកសូសាក៏ទៅកាប់មកក្រោយតែម្ដងដើម្បីការវាយភ្លាមភ្លាមតែម្ដងជាមួយទឹកសូសាផងដែរ អូខេឃើញថាតាមការចាប់ដើមស្គមស្កាត់វិញ17 kill ទល់នឹង7 kill goal លើសដល់តែ 7k goal តែដល់ជា goal ផងដែរក្រុមកម្ពុជាវិញនៅតែបន្តបាយតែខាងលើនេះមានការជីឡើងទៅដល់បុកប៉ាំងចាប់ស្តានមួយវាយខតមុនគេទៅម្ដងក្រៅពីការ shut down ដាច់វិញ clot បានរាច់បាត់ហើយមកដោយគាត់ធ្វើការ farm ងាយងាយពេកជាមួយនឹងគាត់វ៉ាវគេថាលទ្ធផល3-0ជាមួយតែក្រុមកម្ពុជាវិញនឹងបិទទៅលើក្រុមឥណ្ឌូនេស៊ីដែរទេអូខេ អាយ៉ាយ៉ាម៉ៃមានការជួយទៅដល់វាយយោតែម្ដងអូជាស្គៀតដល់កបិតវាយយោតែម្ដងអេយ៉ាម៉ៃខំបូស្គៀតខំអន្តរាយបាត់ហើយមិនគាត់មកដែរវាយវិញតែម្ដងអានវេមក VB មកយកបាន killing spree ដាច់បាត់ហើយមិនគូសនផងដែរអាយ៉ាគូសនមិនខំបូស្គៀតអញ្ចឹងវិញជាមួយនឹងគូសនផងដែរប្រហែលជាគាត់ចុចលឿនពេកជាមួយណាក្រៅពេលយើងមើលជាមួយនឹងការលូតមកតែដល់ពីសំណាក់ខោប្រាជាងការវាយយោតែចាក់ immune skill ទៅការរត់រួចបានស្រេចបន្ថយពីសំណាក់ទៀតសុឆាផងដែរថ្ងៃនេះ rare admin មួយតបជើងចំជាមួយ snake ដាច់ snake មួយបាត់ហើយទៅសុឆាជួយដល់ដាក់ unstoppable សងសោ snake វិញភ្លាមភ្លាមផងដែរក្រៅពេលយើងលេងជាមួយជាមួយទៅសុឆាជួយដល់ចាក់យោជាមួយ execute យូបានដាបាគៀតែម្ដងជាមួយទៅសូសាឡអមទេជាមួយនឹងគាត់ផងដែរជាមួយកម្មផលបេតារបស់គាត់អូខេអាចមានមួយតក់យូតែម្ដងពីមកពីគ្រាប់ត្រូវពេញពេញតែម្ដងមេឃៀតបាទជាមួយខ្លោភ្លាមភ្លាមផងដែរក្រៅពីក្រោមនោះទៅសូសានឹងគ្រោះថ្នាក់កន្លែងមានការអន្តរាគមវាយមួយស្មើតែម្ដងទូជាមួយស្គីមួយសោះជាបន្តិចជាមួយនឹងគាត់ជួសជាមួយនឹងអេមយូស្គីទៅការដកថយរត់តែម្ដងជាមួយគាត់ផងដែរប៉ុន្តែមានការអន្តរាគមមកពីបូអាចធ្វើការជួសដល់ដើម្បីការចាប់តាំងវាយយូរូមេណាក្រៅពីមានការដាក់ជាមួយនឹង ball sing ball ដើម្បីការ block skill របស់ Bimo បានសម្រេចបាទថាយូនឹងគាត់មិនហ្នឹងដែរមែនអូខេមានការដកថយទៅទៀតខ្លួនទៅដល់ពីជីឡានទៅលើជាងកាមកណែគណៈពេលមានការជីឡានពីរអ្នក combo បុកជាងទៅដល់ដូចជាងកាំងនិង snake ចូលទៅដល់ជីពេញផ្លូវ total ហើយខណៈពេលគាត់អាចទៅកាត់បើកទៅដល់បុកនេះណាគេយើងចាំមើលទាំងអស់គ្នាជាងកាំងគាត់ទៅកាត់ជីឆ្វែលចុះឡើងចុះឡើងទៅដល់ជាមួយជាងកាំង enemy missing ពេញនឹងតែម្ដងមកជាមួយគាត់ផងដែរ អូខេគណៈ play ដែលគាត់មិនទាន់បានធ្វើការវាយស្រួលបួទេដោយសារតែអត់ឃើញ map បើសិនគាត់ឃើញ map ហើយគាត់អាចធ្វើការជួយទៅដល់វាយអូយ៉ាងម៉េចដូចឃើញ map ជួយនឹងខាងគេហើយជីឡានទៅដល់បុកបាំងចាប់ស្គីមួយវាយខំមិនគេទៅដល់លោជួយទៅដល់ check រមេកវាយយកជាមួយឆៃអឺតទៀតទៅដល់គណៈពីការតរគុំមកទៅដល់ដាក់ advent មួយពីមួយយកបាត់ an stall ball គណៈពីកាយនេះប្របញ្ញានេះគ្រូថាគាត់មកជើងពីគណៈឈូវាយមករោបញ្ញាបណ្ដៃដាច់បាត់ហើយមួយប្របញ្ញាបណ្ដៃគណៈពីការយកបានមក kill វិញភ្លាមភ្លាមបណ្ដៃទៅលើ co fire ដើម្បីធ្វើការសងសឹកឲ្យប្របញ្ញាគណៈពីការ share រមេកបន្តទៀតពីគណៈ king snake កន្លែងនេះជាមួយនឹង goson សោះជាបន្តិចជាការឈូសជាមួយ skill តទៀតទៅដល់ដើម្បីការថយរត់ជាមួយនឹងគាត់ដាក់ ជាមួយ Dagger ជាមកាជាស្គីទី2ខណៈ BB មកអញកាមី Animate ទេកុំ Dagger មកយកបានជាមួយមក Kill តែម្ដង Wow ជាមួយការចូលមកដល់វាយមិញផងដែរប៉ុន្តែមានការសោកសឹកឲ្យភ្លាមភ្លាមបានយកបានក៏ like ពីស្នាក់ទឹក social តែម្ដងអូខេក្រុមកម្មជារបស់យើងបាត់បង់មួយប្រូបញ្ញាដែលជា Hero Wild មិញអញ្ចឹងគឺឥឡូវចាប់ដើមលះថាប្របាក់ទៅវិញហើយឥឡូវក្រុមកម្មជារបស់យើងប្រូបញ្ញា game នេះបើសិនជាគាត់ fail ពីរម្ដងទៀតអានេះក្រុមក្រុម Indonesia អានេះ let game អញ្ចឹង let game គាត់អាចធ្វើការវាយបានជាមួយ load អញ្ចឹងទៅអានេះគ្រោះថ្នាក់បានដែរមកកាន់ក្រុមកម្មជារបស់យើង អូខេគណៈពេលក្រោមនេះមានការចូលទៅដល់ដើម្បីការបាយគ្នាមួយស្មើដៃគូចាស់ប៉ះគ្នាហើយអូខ្ញុំអាចធ្វើការតបជើងដែរទេគណៈពេលមានការដាក់ស៊ីក51ប៉ុន្តែមានការអន្តរាគមន៍មកកូហ្វ្រាតបជើងគណៈពេលមានការរត់រួយបានស្រ័យបន្ថែមពីថ្នាក់តុកចាស់ជិះឡានទៅដល់បុកប៉ាំងវាយយកកូហ្វ្រាមុនគេតែម្ដងគ្រូជឈូគឺសតជាបន្តិចធ្វើការអត់ថយទៅដល់ជំនួយគាត់កូហ្វ្រាជាអ្នកបន្តរួមណាឆេអូរ៉េបីវាយយកទៅដល់ពីថ្នាក់ស្ដេកស្ដេកវាយជាមួយនឹងកូហ្វ្រាជឿមែនគណៈពេលមានការដាក់ជាមួយអាចទៅមួយពីថ្នាក់ពលបញ្ញាយកបានមកខៀលទៅលើកូហ្វ្រាផងដែរល្អមែនទេជាមួយនឹងគាត់ផងដែរវា play វិញនឹងវាយយកតែម្ដងជាមួយនឹងឡតពីថ្នាក់ប្រូបញ្ញាផងដែរបាទអាយ៉ាជីឡានមួយពីជិងកាំងចូលទៅដល់បុកវាយយកតែម្ដងទៅលើកុសលតែកុសល mình chặt ឈូជាមួយនឹងការដាក់អាទីមេរបស់គាត់ធ្វើការរួមបានថាជាមួយគាត់សមដែរស្នេកអញគ្រោះថ្នាក់ផ្លៃនេះអញធ្វើការស៊ីស្ទះជើងសារតបរបស់គេក្នុងពេលការដាក់ម្ដាយដាច់ជាមួយស្នេកបាត់ហើយក្នុងពេលជាមួយនឹងខូហ្វ្រាជាមួយនឹងជាងកាងក៏ជាងកាងនេះវាយតែតែម្ដងជាមួយនឹងកុសលតែកុសលខានដល់ថយរួចរួចតែម្ដងជាមួយកុសលបានដែរយើងលើមើលខាងក្រោមនេះវិញជាមួយនឹងទើសូចាជាងការជួយទៅដល់ដល់ពេលការនេះវាយតែម្ដងជាមួយនឹងជាមួយនឹងខ្លោផងដែរក្នុងពេលខ្លោអាចការរួចទេយើងខ្លោអាយ៉ាមកស្គីទៀតអញគ្រោះថ្នាក់ក្នុងពេលគាត់ទៅការនេះវាយខ្លោមិនទាន់គាត់ការដល់ថយទៅដល់ជាមួយគាត់ផ្លៃនេះជាមួយនឹងស៊ីលីនដែលគាត់ទៅការលេងជាមួយឈូគាត់ជាងការនេះវាយវិញតែម្ដងក្នុងពេលដល់ធ្វើការដល់ថយរួចបានស្ដាយមកហើយពី ថ្នាក់ប្រូទិតសូចាផងដែរ អូខេអញ្ចឹងគឺថាការចាប់ដើមស្ងប់ស្កាត់វិញឡតចាប់ដើមដើរមកហើយយូវិនឡតដល់ផ្លូវមីឡែនរួចអាចមានមួយប៉ុន្តែមានការបន្តអាចមាន2គ្រាប់យូបានមកធៀលឈីឡានទៅដល់ពីជីងកាំងបុកប៉ាំងចង់យូវិនអ៊ុយដែនខាងពីមានការដាំមកដៅដាច់បាត់ទៅហើយយូវិននឹងខូហ្វ្រាផងដែរល្អមែនទេពីថ្នាក់ប្រមញ្ញាជាមការបាយយូវិន3រ៉ូរបស់ក្រុមមណ្ឌលរីស៊ីបន្តទៀតប៉ុន្តែយើងក៏ជាមួយយូវិនឡតដាច់បាត់ទៅហើយយូវិនឡតផងដែរអត់មានជាមួយមីនៀនមកតែទៅសុឆាមជាមការអូជាមួយមីនៀននៅប្របតុមឡែនដើម្បីការបោកខណៈពីដល់ផ្លូវ top lane មានការ defend មីនៀនពីថ្នាក់ឈូផងដែរអូខេដាច់ជាមួយផ្លូវបតុមឡែនមួយមើលនៀនមកប្រជុំខណៈពីមានការបាយគ្នាទៀតរមួយណាកុំឌីហ្គើមួយមីនៀនមកផ្លូវមីឡែនដូចគ្នាទៀត ផងដែរអូខេយ៉ាងម៉េចហើយក៏នេះមាន ការជួយទៅដល់រះជាមួយអាចទៅមានការគ្រីលែមកឡំទេពីគណៈឆាក់អឺគណៈពីកាត់ចាក់ទៅមួយវាយយូឆាក់អឺមិនគេចដល់សត្វយើងទីជាមួយស្គីលយកបានមួយខៀលទៅលើលបងខាងគេជួយជួបបាត់ហើយគណៈពីយើងជាមួយជាមួយប៊ីម៉ូជាងការអន្តរកម្មរត់ទៅណោះកន្លែងនេះជាមួយកុសលសត្វយើងតិចចេញមួយប្រូសែនជាងការវាយដាក់យូមួយយកបាន legendary ទៅលើកុសលពីគណៈទៅសូឆាមកដែរកន្លែងនេះទៅសូឆាជាងការកោជាមួយនឹងមុខមកទីធំរបស់ក្រុមមនុស្សស៊ីមទេតែមានការជួយឡាមរបស់ជាងការបុកចាប់បោលវិញវិញចុះស្តាន់មួយជាងការបាយយកទៅដល់ Usenet យកបានជាមួយ KNC គណៈពីមានការបាយយកជាមួយ Kofra តទៀតសត្វយើងតិចជាមួយ Kofra ជារមេមួយវាយយកជាមួយ Kofra ចាត់ដោតដែរជាមួយ Kofra បានទៅហើយ10អាគីបានទៅលើ Snake ដល់ជំនាញ Web Out បាត់ទៅហើយជំនាញ Game ទី3នៅក្នុងទីទី12ផងដែរវ៉ាវអបសាទរក្រុមកម្ពុជារបស់យើងគាត់ទទួលបានជ័យជំនះនៅក្នុង game ទី3ផងដែរដែលនាំមកនៅការបាត់លទ្ធផល3ទល់នឹង0ផងដែរបាទវ៉ាវពិតជាមិនធម្មតាមែនបាទក្រុមកម្ពុជារបស់យើងថ្ងៃនេះគឺថាធ្វើបានល្អទាំង3 game តែម្ដងមកក្រុមកម្ពុជារបស់យើង បិទដល់លភព3-0តែម្ដងបងពិតជាមិនធម្មតាទេមកជាមួយក្រុមកម្មជារបស់យើងផងដែរទៅលើក្រុមឥណ្ឌូនេស៊ីដែលជាក្រុមខ្លាំងទៀតហ្នឹងអញ្ចឹងគឺលេខថាមិនមែនលុបលុំទេបាទអូខេគណៈពេលយើងឥឡូវមើលជាមួយជាមួយនឹងក្រុមកម្មជារបស់យើងអ្នកដែលបាន MVP គឺជាមួយនឹង Proton Social តែម្ដងគាត់ហ្គេមនេះគឺគាត់វាយតាម early game រហូតដល់ late game តែម្ដងជាមួយនឹងគាត់ផងដែរនៅក្នុងការនាំនៅលទ្ធផល34គីទៅដល់12បិទនៅក្នុងទីទី12ផងដែរល្អមែនទេមកជាមួយនឹងពួកគាត់អូខេអញ្ចឹងក្រុមកម្មជារបស់យើងនៅក្នុងការប្រកួត Arena Contest